នឹងពីដើមនៅនគរពរាណសីហ្នឹងព្រះជាសោយរាជហ្នឹងមានបុត្រពីរនាក់ព្រះអង្គប្រទាននាទីឧបរាជឲ្យបុត្រច្បងហើយសេនាបតីឲ្យបុត្រប្អូនដល់បេតាសោយទីវង្គតទៅនៅមើលមុខមន្ត្រីត្រូវអភិសេកឧបរាជឲ្យជាព្រះជាឧបរាជហ្នឹងថាអត់ចង់សោយរាជទេនឹងឲ្យរាជនឹងដល់ប្អូននៅសេនាបតីនឹងឲ្យមកសោយរាជដែរ ហើយខ្លួនឯងថានៅជាឧបរាជទៀតក៏ទេដែរអត់ចង់នៅបានទ្រព្យសម្បត្តិអត់ចង់មានមុខមាត់អីដែរអត់ពីបេដាទៅដូចជាធុញទ្រាន់នឿយណាយនឹងរាជសម្បត្តិតែបេដានៅធ្វើឧបរាជដល់បេដាសោយទីបង្គត់ទៅហើយដេកទៅប្អូននោះក៏ជិះចេញទៅនៅជនបទមួយសបាយតែមួយអង្គឯងចឹងទៅទៅជ្រក់កោននៅនឹងផ្ទះសិទ្ធិមួយប្អូនហ្នឹងក៏សោយដេកទៅណៃបងហ្នឹងយូរយូរទៅសិទ្ធិក៏ស្គាល់ថាជារាជបុត្រ ដល់អញ្ចឹងក៏ជួយទំនុកបំរុងណាដឹងថាជាព្រះរាជបុត្ររហូតពេលដែលរាជបរោះនឹងត្រូវទៅយកពន្ធដាដីភូមិស្រែចម្ការអីហ្នឹងបានលោកសិទ្ធិនឹងឯងមកប្រាប់ដល់ព្រះរាជបុត្រដែលទៅស្នាក់អាស្រ័យនឹងឯងថាកុំចាំបាច់ឲ្យព្រះរាជាមកយកពន្ធស្រូវខ្សែចម្ការអីអ្វីៗទាំងអស់ហ្នឹងគឺទុកទំនុកបំរុងដល់ព្រះរាជបុត្រទាំងអស់ចឹងទៅព្រះរាជបុត្រហ្នឹងព្រះអម្ចាស់ហ្នឹងក៏បានសរសេរចុតម៉ាយ ទៅថ្វាយព្រះរាជាដែលត្រូវជាប្អូនណាសូមឲ្យកុំយកពន្ធដាអីអំពីលោកសិទ្ធិហ្នឹងតែអញ្ចឹងទៅអ្នកនៅក្បែរក្បែរហ្នឹងក៏សូមទំនុកបំរុងដល់ព្រះរាជាបុត្រនឹងដែរទៀតណាសូមទំនុកបំរុងហើយកុំឲ្យព្រះរាជាយកពន្ធដាដល់អញ្ចឹងទៅព្រះរាជាបុត្រហ្នឹងដូចដូចជាឡើងក្រាន់បើទៀតដល់ឡើងក្រាន់បើអញ្ចឹងអញគេលេះតណ្ហាទៅឡើងដែរដូចក្រាន់បើអញមានគេលើកតម្កើងមានគេសរសើរ ហើយរស់នៅជាសុខស្រួលដល់អញ្ចឹងទៅកិលេសហ្នឹងក៏ចម្រើនឡើងអញ្ចឹងទៅតែចេះតែសរសេរចុតម៉ៃទៅសុំប្អូនសុំរហូតដល់ទៅពាក់កណ្ដាលនគរហ្នឹងហ្នឹងគ្រប់គ្រងពាក់កណ្ដាលនគរដល់អញ្ចឹងទៅនឹកឃើញអញអញមិនសមមកគ្រប់គ្រងឲ្យពាក់កណ្ដាលនគរទេហ្នឹងដល់ប្រម៉ែប្រមូលអ្នកទាំងអស់ពាក់ដាននគររៀបចំតបទៅប្រកាសសង្គ្រាមបើថាប្រគល់រាជឲ្យអានឹងអត់អីទេបើថាមិនឲ្យច្បាំងណាណាអញ្ចឹងទៅ បរិជាគិតថាបងអញពេលតាកាលមុនឲ្យសោយរៀនមិនសោយដែរមកឥឡូវទៅឯងមករកច្បាំងរកអីណាហើយប្រគល់ឲ្យប្រគល់ឲ្យគាត់ទៅគាត់សោយរៀនទៅណាចឹងទៅក៏បានប្រគល់រៀនឲ្យបងវិញទៅដល់មិនតែចង់ច្បាំងអីហ្នឹងដល់ពេលនៅចឹងទៅមានការនឹកគិតចង់បានធំជាងនឹងទៀតទេក្នុងកាលនោះប្រអិននិមិត្តជាមាននុកម្នាក់ ប្រអិនហ្នឹងតែចារណាអ្នកណាដឹងគុណម៉ែឪអ្នកណាធ្វើទានអ្នកណារសាកោសុខអ្នកណាអក្រក់ណាអីចារណាទៅជួបព្រះជានឹងពឹកច្រើនដោយតណ្ហាថាអូព្រះជានេះ ច្រើនដោយតណ្ហាអញ្ចឹងក៏បាននិមិត្តជាមាននុកមួយឲ្យគេនាំទៅកលព្រះជាប្រាប់ថាមាននគរ3ទៀតព្រះអង្គអើយសម្បូរណាស់សពគ្រប់ទាំងអស់មានមានគោមានសេះមានដីស្រែចម្ការថាល្អមែនទែនទូលបង្គំរាប់ទៅយកមកថ្វាយ3នគរទៀតហ្នឹងហើយ ប៉ិនសំដែងរិទ្ធមិនអោយព្រះជានឹងគិតសួរថាមេនុបឯងមកពីណាហើយឥឡូវយើងប្រទៀនរង្វាន់ឲ្យមេនុបឯងឲ្យមេនុបឯងនៅនឹងហើយប៉ិនធ្វើមិនអោយព្រះជានឹកឃើញគ្រាន់តែទូលព្រះជាបានប៉ុណ្ណឹងចាប់បញ្ចេញទៅហើយចេញទៅព្រះជានឹកឃើញអូអញអត់បានប្រទៀនរង្វាន់ដល់មេនុបនឹងអត់បានសួរថាគាត់នៅណាទៀតដល់អញ្ចឹងឲ្យគេទូងស្គរប៉ែគងរួមមើលរួមឃើញសោះនឹកឃើញអញអត់បានប្រទៀនរង្វាន់ឲ្យមេនុបនឹងអត់បានឲ្យទីកន្លែងដល់គាត់ដើម្បីស្នាក់អាស្រ័យនៅអញពីនេះហើយនៅគួរ3ទៀតនឹង តណ្ហាចង់បាននគរ3ទៀតហ្នឹងដៃសាហាយមិនដឹងទៅរស់មាននុកនៅណាហើយបើអិនទៅឋានតាវតឹងវិញទៅនរណាទៅរស់ឃើញតើអញ្ចឹងក្តៅកាហាយក្តៅរហូតដល់ទៅធ្លាយឈាមធ្លាយឈាមផ្អួតឈាមទាំងស្រស់ទាំងស្រស់ទាំងគ្រូពេទ្យគ្រូពេទ្យនៅនគរទីសាប៉ាវមកតែល្បីល្បីទាំងអស់មកជាបានអត់ជាទេទៅថោត្រង់ឈាមមួយចេញទៅដាក់មួយចូលមកទៀតក្អួតទៅឈាមនឹងក្តៅដោយរោគតណ្ហាហ្នឹងក្នុងការហ្នឹងព្រះបរមពោធិសត្វ រៀននៅសាលាពិសាតាមកនឹងបានចេះចាំចប់ហើយមកនគរវិញឬដំណឹងអញ្ចឹងក៏បានសុំទៅជាបាលព្រះជា មុនបងមិនចង់ឲ្យព្យាបាលផងថាគ្រូគេល្អល្អពេទ្យគេជំនាញជំនាញមើលបញ្ជាផងប៉ុន្តែព្រះបរមពុរិស័ទថាអត់មានចង់បានរង្វាន់ចង់អីទេណាគឺសុំជាបាលព្រះជាដល់ព្រះបរមពុរិស័ទសួរព្រះជាពីសមុទ្រឋានទៅព្រះជាណា ចង់និយាយចឹងចង់និយាយចំណងរបស់ព្រះអង្គហ្នឹងចង់និយាយប្រាប់គាត់និយាយទៅឲ្យបានធូរបន្តិចមិនបាននិយាយមកសោះវាតឹងផ្អឹសឥឡូវទៅតែគ្រូពេទ្យមួយនេះមកសួរនិយាយឲ្យអស់និយាយប្រាប់ពីចំណងហ្នឹងបានធូរបន្តិចនិយាយទៅណាណាអាមិននិយាយហ្នឹងវាតឹងណាតែដល់និយាយប្រាប់គេទៅវាធូរបន្តិចណាទៅបានព្រះបរមពុរិស័ទថាព្រះអង្គបាននគរ3ទៀតមកអញ្ចឹងមានសោយ មានសោយយ៉ាងហាហ្នឹងដោយភេជាអ្នកម្ដង4ដែរហើយមានផ្ទុំលើលើកលាបន្ទុំហ្នឹងម្ដងក្រេ4ដែរហើយមានទ្រមរាជម្ដងទាំង4សម្រាប់ដែរទៅអញ្ចឹងណាដល់បានទាំង4មកមិនមែនប៉ិតមិនមែនធ្វើអីបានទាំង4ហ្នឹងឯណាជាធម្មតារួចទៅបានសំដែងប្រកាសថាអញ្ចឹងសំដែងដោយសេចក្តីថាបុគ្គលប្រាថ្នានៅរបស់ណាណាហើយ ដល់របស់នឹងបានមកវាសบายចិត្តណាតែអញ្ចឹងបុណ្យបងប្រាថ្នាលើរបស់ណាណាបានរបស់នឹងមកសบายចិត្តហ្នឹងហ្នឹងជាធម្មតាទេទានប្រាថ្នារបស់ណាដល់បានមកវាសบายចិត្តប៉ុន្តែជាមួយគ្នានឹងការបាននៅរបស់នោះក៏បាននៅកាមតណ្ហាហ្នឹងផងដែរកាមតណ្ហាហ្នឹងឯងជាគ្រឿងដែលធ្វើមិនឲ្យគ្រប់គ្រាន់ដូចជាបុគ្គលដែលហាលថ្ងៃត្រូវកម្ដៅព្រះអាទិត្យ ហើយប្រាថ្នាបរិភោគទឹកដូច្នោះឯងនឹងសំដែងអញ្ចឹងក្នុងប្រតិថាទី1នឹងមានសេចក្តីអញ្ចឹងណាប្រាថ្នារបស់ណាបានរបស់នឹងមកសុបាយចិត្តណាប៉ុន្តែសេចក្តីសុបាយចិត្តនេះវាជាកាមតណ្ហាដែលធ្វើឲ្យក្តៅក្រហាយហើយប្រាថ្នារបស់ដតីទៀតដូចជាប្រកួតដើរហាលថ្ងៃអញ្ចឹងត្រូវកម្ដៅថ្ងៃក្តៅភេយភេយមកហើយស្រេកទឹកអញ្ចឹងណាដូចតែសំដែងទី2ថាស្នែងស្នែងគោហ្នឹងវាចិត្តលូត ចម្រើនទៅតាមខ្លួនរបស់គោហ្នឹងយ៉ាងណាមិញគឺកាមតណ្ហាហ្នឹងវាចិត្តចម្រើនទៅតាមអំណាចនៃសេចក្តីល្មមខ្លៅហ្នឹងគឺអវិជ្ជាក្តីល្មមខ្លៅហ្នឹងវាចិត្តចម្រើនទៅកាមតណ្ហាក៏វាចិត្តចម្រើនទៅដែរដូចឆ្នែងគោវាចិត្តលូតលូតលូតទៅតាមខ្លួនរបស់គោហ្នឹងអញ្ចឹងហើយដល់ទៅសេចក្តីនៃគេថាទី3នោះថាទោះបីតែគេឲ្យ ស្រែស្រូវខ្សាយស្រែស្រូវដំណើបឲ្យគោឲ្យសេះឲ្យទាសាទាសីពេញផែនដីហ្នឹងក៏មិនអាចធ្វើឲ្យបរោះម្នាក់ឆ្អែតគ្រប់គ្រាន់បានឡើយព្រោះហេតុដូច្នេះបុគ្គលត្រូវប្រព្រឹត្តធម៌ឲ្យបានស្មើត្រូវប្រព្រឹត្តធម៌ឲ្យស្មើគឺកុំចេះតែលុះទៅតាមអំណាចនៃសេចក្តីប្រាថ្នាចេះតែលុះទៅតាមអំណាចសេចក្តីប្រាថ្នាគឺ ត្រូវតែប្រព្រឹត្តការសុចរិតវិជ័យសុចរិតនៅសុចរិតនឹងព្រោះអីពីព្រោះទោះជាបានច្រើនបណ្ណាមកក៏វាមិនអាចគ្រប់គ្រាន់បានអញ្ចឹងកុំឲ្យអាសេចក្តីប្រាថ្នានឹងទម្លាយសុចរិតទាំង3នឹងត្រូវតាំងនៅក្នុងសុចរិតទាំង3នឹងអញ្ចឹងហើយទី4នោះសំដែងពីព្រះជាដែលច្បាំងដណ្ដើមយកនគរដល់ទៅមហាសមុទ្រហើយនៅប្រាថ្នាអឺទ្រព្យសម្បត្តិក្នុងនគរខាងនេះមហាសមុទ្រឯនោះទៀតតាមសេចក្តីមិនឆ្អែតមិនរុកមិនក្រន់នឹង យ៉ាងហើយបានវិទ្យាថាទី5ហ្នឹងសំដែងបញ្ជាក់អំពីបុគ្គលនឹកក្នុងចិត្តទៅរកវត្ថុកម្មណាណាដរាបណាគឺថាដរាបនោះមិនចេះឆ្អែតគ្រប់គ្រាន់ដោយការនឹកក្នុងចិត្តនោះទេព្រោះហេតុដូច្នេះបុគ្គលក៏បីវាចាកាមដោយកាយដោយចិត្តឃើញទោសដោយបញ្ញាហើយក៏បីឆ្អែតដោយបញ្ញានឹងសំដែងពីការឆ្អែតដោយបញ្ញាទេហ្នឹងហ្នឹង ហើយដល់ទៅទី6សេចក្តីនៃពាក្យថាហ្នឹងបានសម្ដែងថាប្រគល់ឆ្អែតដោយបញ្ញាហ្នឹងប្រសើរទាំងបញ្ញាយតតីហ្នឹងសេដ្ឋាំងហ្នឹងការឆ្អែតដោយបញ្ញាហ្នឹងប្រសើរអ្នកសោកាមេហេតបតេគឺថាប្រសើរត្រង់ណាត្រង់កាមហ្នឹងវាអត់ដឹកណាអត់ដឹកនឹងបរោះដែលឆ្អែតទៅដោយកាមហ្នឹងមិនលុបនៅក្នុងអំណាចនៃតណ្ហាបញ្ញាយៈ តតាំងបរិសੰងបរោះដែលដែលឆ្អែតទៅដោយបញ្ញាហ្នឹងគឺតណ្ហាអ្នកគ្រប់តោវៈសੰងតណ្ហាវាមិនធ្វើឲ្យនៅក្នុងអំណាចណាបញ្ញាយៈតតីណងសេដ្ឋังទាំងការឆ្អែតដោយបញ្ញាប្រសើររបស់ខ្លះត្រូវការសម្រាប់អ្នកដែលគេចង់បានទេតែយើងវាអត់ចង់បានវាអត់មានតម្លៃអីទេរបស់នឹងនោះ ដែលគេថាអូថ្លៃណាស់គេច្បាំងគេកាប់គេចាក់គេដណ្ដើមគ្នាទៅតាមពិតយើងដែលមិនត្រូវការនៅមិនប្រាថ្នារបស់នឹងអត់មានតម្លៃអីសម្រាប់យើងដូច្នេះរបស់នឹងវាមានតម្លៃសម្រាប់ទៅសេចក្តីត្រូវការទៅតាមត្រូវការប្រាថ្នាទៅតែមានតម្លៃវាប្រសើរដល់តែយើងអត់ត្រូវការរបស់នឹងវាអត់ចាំបាច់អីថាឲ្យយើងបានទេអានឹងសូមឲ្យយើងបានជ្រាបអញ្ចឹងទេរបស់ខ្លះទាំងអស់ហ្នឹងគឺថាដែលវាមានតម្លៃទៅតាមសេចក្តីត្រូវការទេតើហ្នឹងដែលថាល្អដែលថាស្អាតដែលថាវារុងរឿងណាស់ គួរតែឲ្យបានមកនឹងដោយអំណាចនៃសេចក្តីត្រូវការហើយបើសេចក្តីត្រូវការនឹងមិនមានហើយរបស់នឹងវាអត់មានតម្លៃអីឲ្យតទេក៏មិនចូលទាំងព្រោះវាជាគ្រឿងកង្វល់ទៅវិញឃើញថាវាជាទុះទៅវិញអាហ្នឹងត្រូវឲ្យយល់កន្លែងហ្នឹងចឹងបានទី7ហ្នឹងព្រះព្រំពុរិស័ទហ្នឹងសម្ដែងថាបុគ្គលមិនត្រូវសន្សំនៅវត្ថុកម្មទេត្រូវតែជាអ្នកប្រាថ្នាតិចមិនជាបុគ្គលល្មោបឡើយព្រោះបុគ្គលមានបញ្ញាដូចជាមហាសមុទ្រហ្នឹងរមែងមិនក្រៅទៅហើយដោយការណា តែព្រៀបថាបញ្ញាដូចមហាសមុទ្រហ្នឹងមកពីចង់បញ្ជាក់ថាទឹកសមុទ្រវាធំមកយកភ្លើងទៅញុលវាអត់ក្តៅទេសមុទ្រហ្នឹងហ្នឹងចង់បញ្ជាក់ឃើញបុគ្គលមានបញ្ញាដូចមហាសមុទ្រហ្នឹងរំលែកមិនក្តៅក្រហាយក្នុងកាមគុណដែរហ្នឹងអញ្ចឹងបានថាបុគ្គលត្រូវតែជាអ្នកមានសេចក្តីប្រាថ្នាតិចមិនសន្សំនៃកាមកសេចក្តីប្រាថ្នាតិចហ្នឹងគឺវានាំឲ្យស្ថិតនៅក្នុងធម៌ណាទៀតបានមមតំល្អណាស់ព្រោះអាសេចក្តីប្រាថ្នាវាចិត្តសន្សំច្រើនទៅច្រើនទៅដូចជាបរិជាអញ្ចឹងមុនដំបូងថាអត់ត្រូវការទេដល់តែគេចិត្តតែទំនុកបំរុងទៅ សេចក្តីត្រូវការវាក៏ចិត្តតែមានចម្រើនឡើងបន្តិចម្ដងបន្តិចម្ដងរហូតដល់ទៅថាប៉ុណ្ណឹងអពរានគរក៏មិនសមដល់ទៅបាននគរទាំងមូលដែលប្អូនលើកឲ្យហើយចង់បាននគរផ្សេងទៀតទោះជាបាន3មកទៀតក៏អត់គ្រប់ដែរហ្នឹងដោយព្រះបរមពុរិស័ទសម្ដែងថា ឲ្យស្រែស្រូវខ្សែស្រូវដំណើបឲ្យគោឲ្យសេះឲ្យទាសាទាស័យលើផែនដីនឹងទាំងអស់ក៏មិនអាចធ្វើឲ្យមនុស្សម្នាក់ឆ្អែតហ្នឹងសឹកតែជាអសុតណាជាបាលព្រះជាទៀតទី8គេថាទី8សំដែងពីជាងដែលធ្វើស្បែកជើងគេជាស្បែកអាណាត្រូវចោលចោលទៅអាណាដែលល្អយកមកធ្វើស្បែកជើងចិញ្ចឹមជីវិតបានក្តីសុខទៅយ៉ាងណាបុគ្គលដែលវា ចោលវាចោលនៅកាមរំលែកបាននៅសេចក្តីសុខបុគ្គលដែលប្រាថ្នានៅសេចក្តីសុខក៏បីវាចាកនៅកាមទាំងឡាយហ្នឹងព្រះបរមពុទ្ធសាសនាសម្ដែងចឹងទៅព្រះជាសបាយបតីទាំងបាយបតីនៅ ពេលដែលព្រះបរមពុទ្ធសាសនាសម្ដែងហ្នឹងសម្លឹងស្វេតិឆ័តព្រះជា បានអតិតកសិនកិសិនមានពួកសោហ្នឹងក៏បានសម្រាប់ឈាមទៀតពេលនោះព្រះជាគិតបូជាដល់ទៅ8000មហាបណៈសម្រាប់គាថា8ហ្នឹងព្រះបរមពុទ្ធសាសបានសម្រាប់ឈាមសមាបត្តិអភិញ្ញាហោះទៅក្តារអាកាស មិនត្រូវការប្រាថ្នាទ្រព្យសម្បត្តិរបស់ព្រះអង្គទេសូមព្រះអង្គកុំប្រមាទសូមព្រះអង្គតាំងនៅក្នុងធម៌ដូចទៅក៏ហោះទៅដែនដីនៃព្រះហេមពៀនអ៊ូសបានទៅកាន់ព្រំលោកទៅក្រោយពីអស់ជនទៅហើយព្រះរាជានឹងក៏បានជារោគនឹងទៅបានព្រះអង្គសម្ដែង ថាព្រះរាជានឹងបានមកជាព្រាមនឹងតថាគតធ្លាប់ជួយតាំងពីមុនមកណាឥឡូវនឹងជួយឲ្យបានសម្រេចនៅលោកតរសម្បត្តិនឹងអញ្ចឹងនេះគឺខ្ញុំកណ្ដាលខ្ញុំបានសម្ដែងក្នុងកម្មជាដកណាដើម្បីឲ្យឃើញថាសេចក្តីសុខគឺយើងរស់នៅជាមួយគ្នានឹងសេចក្តីស្ងប់ សម្ដីប្រាថ្នាតិចប៉ុន្តែមានសេចក្តីសុខណាស់ព្រោះស្ងប់រងាប់តាមផ្លូវចិត្តណាទៀតសូមអនុមោទនី